ឆ្ងល់មានរឿងខ្លាំងមិនអងចិត្តបងនៅតែឆ្ងល់មានសំណួរសួរវមិត្តហេតុអ្វីបានពើស្នេហ៍ស្និទ្ធក្បន់ចិត្តលេពាកសំដីហេតុអ្វីបានពើស្នេហ៍ស្និទ្ធក្បន់ចិត្តលេពាកសំដីសន្យាច្បាស់ណាស់ថាយកបងធ្វើជាប្តីសន្យាច្បាស់ណាស់ បងចងចាំច្បាំងដូចថ្ងៃ ម្ដេចអូនប្រែចិត្តដងដៃបំភ្លេចបំភ្លេចសន្យាម្ដេចអូនប្រែចិត្តដងដៃបំភ្លេចបំភ្លេចសន្យាចិត្តបងស្មាញស្មុកកើតទុងបេះដូងឈឺផ្សាចិត្តបងស្មាញស្មុកកើតទុងព្រោះរោគស្នេហាអូនសុំសំបាយហើយណា បងវិញសោការីងរៃ សុខសំបាយហើយណា បងវិញសោការៀងរៃគេមានទ្រមយូជាប់ឈ្មោះជាស្វាមីស្រី គេមានសង្ឃយូមានប្រាំងលុយចាយពេញដៃបងត្រឹមកសិករក្រក្រៃនីស័យត្រឹមជាសងសាបងត្រឹមកសិករក្រក្រៃគ្មានអ្វីគំចិនជីវ៉ា មានមានឡើងកំពពកបងកូនអ្នកក្រកសិករប្រឡាក់ប្រឡូកព្រឹងប្រានមិនក្រអូបមិនសង្ហាដូចគេរៀនមិនបានខ្ពស់គ្មានសមត្ថភាពទេបើធៀបនឹងគេបោកស្រមោចគេតម្រៃបងគ្មានសំណាងបានអូនថ្នមបីព្រោះអីនីស័យបងបានត្រឹមសង្សារគ្មានវាសនាជាប្តីអូនបានខ្លាយជាគុំប្រសាអ្នក ធំសម្បត្តិស្ដុកដំសង្គមស៊ីវិល័យអូនប្រើរបស់ brand high zone ណាពិសីតែបងភ័ក្រ ក្តីចាញ់តែមកលុយគេបងអ្នកស្រែចំការគ្មានដុល្លារគំពីគេ មានត្រឹមចិត្តស្មោះចាយមិនកើតទេទើបពុំសម្រេចចិត្តបត់លេប សន្យាស្នេហ៍គេតែថៃ